ជំរាបសួរខ្ញុំបាទឈ្មោះចៃមបុលជានិស្សិតឆ្នាំទី2ផ្នែកបរិស្ថានជានៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាជាការបណ្ដាបញ្ហាបរិស្ថានសពថ្ងៃគឺជាបញ្ហាមួយដ៏ចោទដែលប្រទេសជាច្រើនកំពុងតែយកចិត្តទុកដាក់និងព្រួយបារម្ភយ៉ាងខ្លាំងដូច្នេះហើយក្នុងនាមខ្ញុំជាយុវជនម្នាក់ដែលស្រឡាញ់និងចូលចិត្តបរិស្ថានសូមចូលរួមការពារនៅបរិស្ថាននោះផងដែរដោយសារការស្រឡាញ់និងចង់ការពារបរិស្ថានរបស់ខ្ញុំនេះហើយបានជំរុញខ្ញុំឲ្យចង់ចូលរួមក្នុងអង្គការនៅក្នុងកម្មវិធី Eco យុវជននេះដើម្បីឲ្យអ្នកជ្រើសរើសខ្ញុំ ខ្លាចជាសមាជិកអ្នកនៅក្នុងកម្មវិធីនេះផងដែរចំពោះការងារផ្សេងៗដែលតាក់ទងជាមួយនឹងបញ្ហាបរិស្ថានខ្ញុំបានចូលរួមក្នុងកម្មវិធីជាច្រើនដូចជាការចុះដាំដើមឈើតាមខេត្តការណែនាំវិជាជនស្ដីអំពីបញ្ហាបរិស្ថាន ការសម្អាតទីក្រុងការការពារស្តុកអូសូន layer និងការងារស្ម័គ្រចិត្តផ្សេងៗជាច្រើនទៀតហើយម្យ៉ាងវិញទៀតខ្ញុំពិតជាមានចំណាប់អារម្មណ៍ខ្លាំងមែនទែននៅក្នុងកម្មវិធី Eco YouTube នេះហើយខ្ញុំគិតថាខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីអ្នកជ្រើសរើសខ្ញុំខ្លះជាសមាជិកនៅក្នុងអង្គការកម្មវិធី Eco YouTube នេះហើយជាចុងបញ្ចប់ខ្ញុំសូមសង្ឃឹមទុកថាខ្ញុំនឹងមានឱកាសក្នុងការចែករំលែកនៅចំណេះដឹងនិងបទពិសោធន៍ថ្មីៗដែលខ្ញុំបានរៀនពីសាលាក៏ដូចជារៀនតាមរយៈអង្គការកម្មវិធី Eco YouTube នេះផងដែរដើម្បីចែករំលែកទៅដល់ប្រជាជនដទៃទៀតឲ្យបានយល់ដឹងពីបញ្ហាបរិស្ថានជាច្រើនផងដែរសូមអរគុណ